សូមជម្រាបសួរគ្រូប្រពន្ធអង្គបាទនិងសូមជម្រាបសួរលោកគ្រូទាំងពីរនិងជម្រាបសួរវិក្កមយើងទាំងអស់គ្នាបាទថ្ងៃនេះដែរបាទជាថ្ងៃពិសេសណាថ្ងៃដែល13កញ្ញានេះជាថ្ងៃដែលអង្គការស្ដាប់ជាចិត្តលេខពិសេសចិត្តដើមបាទហ្នឹងហើយបងសូមលើកយកពិសេសចិត្តដើមគឺផ្នែកក្រុមយើងជាពិសេសផ្នែកក្រុមយើង21ខេត្តហ្នឹងយើងត្រូវទាំងអស់គ្នាយើងគឺថាត្រូវយល់ដឹងពីសិទ្ធិសិទ្ធិយើងនឹងសំខាន់បំផុតសិទ្ធិយើងសិទ្ធិមនុស្សនឹងសំខាន់បំផុត ដូច្នេះហើយសូមយុវជនយុវតីលោកមានអ្នកមីងគឺថានៅក្នុងដែនដីកម្ពុជាត្រូវមានទាំងអស់ណាគឺថាយើងត្រូវតែស្វែងយល់ត្រូវតែដឹងសិទ្ធិរបស់ខ្លួនក្នុងនាមជាចិត្តចិត្តដើមយើងត្រូវយល់សិទ្ធិរបស់យើងគឺថាសំខាន់ណាស់សិទ្ធិសិទ្ធិរបស់យើងគឺថាសំខាន់មែនទែនអ្វីដែលគឺថាសិទ្ធិគឺថាបើយើងយល់ដឹងច្បាស់នឹងសិទ្ធិទាំងនោះវាវាវាគឺសំខាន់ជាងជីវិតជាងទៅទៀតគឺថាវាសំខាន់ជាងជីវិតជាងទៅទៀតសិទ្ធិសិទ្ធិសិទ្ធិមនុស្សយើងនេះជាងជាចិត្តដើម ឥឡូវដូចជាយើងនិយាយដូចជាវីរៈបរោះគឺថាប្រទេសណាមួយក៏ដោយយើងនិយាយថាដូចជាវីរៈបរោះរបស់អញ្ញាក្បែរក្រុមយើងដូចអញ្ញាសឹងមួយទៅគាត់ថាដើម្បីទីមទាននោះសិទ្ធឲ្យខ្មែរយើងមានសិទ្ធមានសាសនាមានភាសាប្រពៃណីទំនៀមទម្លាប់គាត់ទូលះបង់ឲ្យយួនកាត់ក្បាលដើម្បីប្រទេសនោះសិទ្ធដើម្បីឲ្យខ្មែរយើងបានសពថ្ងៃរស់រានមានជីវិតមានសិទ្ធ ជាសារសប្ថ្ងៃនេះវាសារសប្ទាំងសំខាន់ណាស់ដូច្នេះហើយខ្ញុំសូមឲ្យជាពិសេសឡើជាពិសេសនេះកម្ពុជាក្របយើងទាំងអស់ត្រូវការស្វែងយល់ពីសិទ្ធិវិសាជំនាញដំបូងរបស់យើងនោះគឺសិទ្ធិឲ្យយើងយល់ពីសិទ្ធិឲ្យច្បាស់ក្នុងនាមជាជនជាតិដើមហើយនឹងខ្ញុំសូមនឹងស្នើទៅអង្គការស្ងាត់ប្រជាជាតិនឹងស្នើមករដ្ឋាភិបាលវៀតណាមអ្វីដែលរដ្ឋាភិបាលវៀតណាមបានស្ញេ ជនជាតិដើមនេះសូមឲ្យរដ្ឋាភិបាលវៀតណាមស្ញីហើយនេះសូមយកអនុវត្តអនុវត្តផងចុះគុំស្ញីហើយស្ញីនឹងដែរលោកនឹងជើងពីពួកខ្ញុំបានធ្វើសកម្មភាពបោះសពោពីសឹកជនជាតិដើមសពោសឹកមនុស្សពោតអ្វីទាំងអស់នោះគឺតែពួកខ្ញុំពុនធ្វើការជួយបំរើរដ្ឋាភិបាលវៀតណាមទេកិច្ចការនឹងរដ្ឋាភិបាលវៀតណាមត្រូវតែធ្វើប៉ុន្តែរដ្ឋាភិបាលវៀតណាមមិនធ្វើពួកខ្ញុំធ្វើបែរចោតថាពួកខ្ញុំជាអ្នកប្រចាំងចោតថាពួកខ្ញុំជាអ្នក ខាងដងខាងអីអញ្ចឹងពួកខ្ញុំធ្វើការជួយជំនួសមុខរដ្ឋាភិបាលវៀតណាមដើម្បីជំនួសមុខរដ្ឋាភិបាលវៀតណាមនឹងធ្វើការនឹងអង្គការសហប្រជាជាតិអ្វីដែលការងារនឹងរដ្ឋាភិបាលវៀតណាមចូលធ្វើពួកពួកខ្ញុំមិនមែនធ្វើទេប៉ុន្តែពួកខ្ញុំខំធ្វើនឹងរដ្ឋាភិបាលវៀតណាមនឹងមកបាត់សិទ្ធិសេរីភាពពួកខ្ញុំថាពួកខ្ញុំនឹងធ្វើនឹងពូនឹងមិនមែននោះគេគេនិយាយទេគេថាពូនឹងមិនមែនមិនមែនគេមិនធ្វើសកលទេណានឹងគេមាននិយាយជាមួយខ្ញុំណា អានេះខ្លួនឯងជាអ្នកស្ញេផងខ្លួនឯងឡើងអង្គការសហប្រជាជាតិដៃស្ញេផងប៉ុន្តែហ្មងមិនអនុវត្តដូចជាខ្ញុំសូមស្នើទៅអង្គការសហប្រជាជាតិថ្ងៃក្រោយនឹងសូមអោយអង្គការសហប្រជាជាតិនឹងអោយរដ្ឋាភិបាលវៀតណាមនឹងត្រូវបោះសុភោនឹងសុភោអង្គការសហប្រជាជាតិស្ដីពីសិទ្ធិជាតិដើមដែលវៀតណាមគ្នាសូមបោះអោយខ្មែរកម្ពុជាក្រមប្រជាជនកម្ពុជាក្រមជាង10លាននាក់ត្រូវបោះអោយក្នុងមួយគ្រួសារមួយក្បាលអានឹងគឺកិច្ចការស្នើសុំរបស់ខ្ញុំស្នើទៅអង្គការសហប្រជាជាតិ ព្រោះយ៉ាងណារដ្ឋាភិបាលវៀតណាមហ្នឹងត្រូវតែគ្រប់ទឹកជនជាតិដើមនឹងត្រូវតែបោះជីពូអង្គការស្ងាត់ជាជាស្ដីទីសិទ្ធិជនជាតិដើមនឹងឲ្យខ្មែរកម្ពុជាក្រោយនឹងមកគ្រួសារមានកបាលដើម្បីឲ្យជនជាតិដើមនឹងយល់ដឹងពីសិទ្ធិរបស់ខ្លួនថាក្នុងនាមជាជនជាតិដើមមានសិទ្ធិអ្វីខ្លះហើយនឹងឈប់ចោតឈប់ប្រកានឈប់រំលោភឈប់បំបត្តិស្មារតីក្នុងនាមជាខ្មែរក្រមនឹងឈប់សូមរដ្ឋាភិបាលវៀតណាមឈប់ធ្វើអំពើដែល ខ្លួនឯងស្ញាប៉ុន្តែខ្លួនឯងមិនធ្វើស្គាល់នឹងខ្ញុំសុំនៅប៉ុណ្្នឹងហើយសុំថាបាបហ្នឹងហើយខ្ញុំសុំស្នើទៅតែប៉ុណ្្នឹងអង្គអាសាវិជាតិធ្វើមិនអោយរដ្ឋាភិបាលវៀតណាមនឹងថ្ងៃក្រោយទៅបោះទៅពលនឹងអោយខ្មែរក្រមនឹងជាង10លានអ្នកអោយមកគ្រួសារនឹងទៅតែមានមកបានតើចុះការងារនឹងគឺថាក៏ពួកខ្ញុំនៅតែបន្តបោះនឹងពួកខ្ញុំអត់មានលុយទេបោះនឹងគឺថាបានគួយបោះចែកចាយគឺតែប៉ុណ្្នឹងដែរ គឺថាគឺថារដ្ឋាភិបាលការងារបិទគប់នឹងគឺរដ្ឋាភិបាលជាអ្នកធ្វើគឺថាពួកខ្ញុំអត់មានលុយធ្វើបន្តទេតែឥឡូវសូមរដ្ឋាភិបាលវៀតណាមចូលទេបោះសិពោនឹងឲ្យជនជាតិដើមខ្មែរក្រមមួយគ្រួសារទៅមានមួយកបាល់ទាំងអស់នៅក្នុងដែនដីកម្ពុជាក្រមយើងតាំង21ខេត្តបាទសូមប៉ុណ្្នឹងបើបងប្អូនមិនទាន់បាន Subscribe នៅ Channel របស់យើងខ្ញុំគឺ KK CCTV សូមមេត្តា ជួយចុចកណ្ដឹង ហើយនឹងជួយ like ជួយ share នៅវីដេអូនេះផង សូមអរគុណ